ពាក្យតែឈ្នះខ្លួនឯងហ្នឹងគឺឈ្នះសេចក្តីអាក្រក់ផ្សេងផ្សេងនឹងឯងវាអត់មានអីទីតីក្រៅពីអាខ្លួនឯងដែលឈ្នះខ្លួនឯងហ្នឹងខ្លួនឯងកន្លែងហ្នឹងមិនមែនល្អទេណាខ្លួនឯងហ្នឹងគឺសំដៅទៅលើចិត្តអាក្រក់ជារាគៈជាទោសៈដោយចំណងហួសហេតុអាហ្នឹងឈ្នះខ្លួនឯងកន្លែងហ្នឹងអត្តាហវេចិតាំងសាយោហ្នឹងឈ្នះខ្លួនឯងមានន័យថាឈ្នះ ចិត្តកញ្ជ្រោលឈ្នះចិត្តអាក្រក់អីសពគ្រប់ហ្នឹងគឺដោយការសាងសេចក្តីល្អរឿយរឿយញយញយហ្នឹងមិនចាំបាច់ខំប្រញាប់ទៅណាទេមិនបាច់ប្រញាប់ទេអាប្រញាប់ហ្នឹងនាំឲ្យយើងទះចិត្តនាំឲ្យយើងអន្ទះអន្ទែងក្នុងចិត្តទេធម្មតា ដូចយើង បើកអដេញឡានអញ្ចឹងបើគេឲ្យ speed 60ត្រូវ60ឲ្យលបឿន8 8 ឲ្យល្បឿន100 100ទៅឲ្យល្បឿន20 20ទៅធម្មតាធម្មតាមិនចាំទៅចង់ឈ្នះខ្លួនឯងលឿនពេកអីហួសហួសកុងទ័រទេប៉ុន្តែត្រូវដឹងថាតើបើកផ្លូវណាផ្ដើមដោយអីនោះវាសំខាន់ណាកន្លែងដឹងហ្នឹងផ្ដើមដោយអីឲ្យទៅធ្វើសាមញ្ញសាមញ្ញដែរការបដិបត្តិធម៌នឹងដូចគ្នាអញ្ចឹងហើយ take វាមកដាក់នៅក្នុងជីវិតរាល់ថ្ងៃកុំឲ្យតែនៅពេលវេលាណាមួយនៃជីវិត ឲ្យវាមកនៅក្នុងជីវិតឧទាហរណ៍ពេលស្ដាប់នឹងក៏ដោយក៏ជាពេលបដិបត្តិធម៌ដែរព្រោះឧទាហរណ៍ថាអឺសំណួរច្រើនញាតិញោមខ្លះគាត់សួរពីរបីដងខ្មែរមិនតាន់បានឆ្លើយផង ពួកវាជាលោតទៅ ចិត្តពេលហ្នឹងបដិខៈកើតឡើង តាមដានមើលចិត្តហ្នឹងមិនរៀនតិចតិចតិចតិចតិចតិចតិចទៅឯងចង់ឲ្យលោកឆ្លើយរឿងនេះលោកទៅនិយាយរឿងនោះ បរិខៈទៀតតាមដានទៀតទៅចិត្តនឹងស្អីមើលអានតិចតិចតិចតិចតិចហ្នឹងតាមវាជាប់តាមចិត្តនឹងឲ្យជាប់កំពុងនិយាយហ្នឹងលោតពីសួរមកផ្ញាច់ចុះឡើងចុះឡើងជាមួយនឹងចិត្តវាល្មិចកំពុងនិយាយហ្នឹងតាមវាឲ្យជាប់រាល់សកម្មភាពរបស់យើង តាមញឹកញឹកញឹកញឹកញឹកញឹកញឹកញឹករវះយកទៅសតិនឹងរវះវាគិតអីក៏យើងដឹងដែរអញ្ចឹងកុំចាំដល់ពេលណាមួយ បានយើងយកធម៌មកចម្រើនណាកុំចាំកុំចាំ ប្រៀបដូចយើងស្រឡាញ់សុខភាពចឹងថាយូរយូរយើង ទៅពេទ្យម្ដងមែនក៏ប៉ុន្តែ ជានិច្ចកាយយើងត្រូវទៅថែសុខភាពរាល់ថ្ងៃយូរទៅចិត្តនឹងខ្លាំងហើយសតិស្មារតីនឹងខ្លាំងហើយដោយ ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយ ចូលអ្នកទាំងឡាយគុំនៅក្នុងអំណាចរបស់ចិត្តចូលដាក់ចិត្តនៅ ក្នុងអំណាច របស់ខ្លួនវិញ អ្នកដល់ខ្លួនកន្លែងហ្នឹងឡើងយកកន្លែងអឺអាក្រក់យកមកធ្វើខ្លួនណា ខ្លួនកន្លែងហ្នឹងគឺសតិសម្បជញ្ញៈឲ្យវានៅក្នុងការគ្រប់គ្រងរបស់សតិប៉ុន្តែព្រះអង្គប្រើពាក្យថាចូលទុកចិត្តក្នុងអំណាចខ្លួនចូលកុំដាក់ខ្លួនរបស់អ្នកក្នុងអំណាចរបស់ចិត្តចង់និយាយថាកុំបដោយវាគិតអីចិត្តតែគិតទៅអញ្ចឹងណាកុំបដោយវាចូលដាក់វានៅក្នុងអំណាចខ្លួន មានន័យថាយកសតិសម្បជញ្ញៈយកមកគ្រប់គ្រងវាវិញ វាកំពុងគិតអីដឹងនឹងវាកំពុងខឹងដឹងអញចិត្តកំពុងខឹងវាកំពុងតែលោភលន់អូចិត្តលោភលន់វាកំពុងចំណែនអូចិត្តកំពុងចំណែនតាមដានចឹងរឿយរឿយបើយើងចាំទៅវត្តបានពិចារណាធម៌មិនកើតរាល់ពេលកណ្ដដេកនឹងវាលែងតែដេកលក់ឯដែលយើងអត់មានសមត្ថភាពរលឹកហើយនឹងវាមិនមែនជំនួយ តែរឿងអឺផ្លូវចិត្តយើងកុំអោយ ន្ទះអន្តែងអីប៉ុណ្ណឹងទេសំបីតែសតិស្មារតីក្នុងការចាំរឿងរ៉ាវអីផ្សេងផ្សេងទៀតក៏វាជួយដែរគួរចិត្តកាលណាយើងឲ្យវាទៅរត់ទៅនេះ រត់ទៅនោះប្រៀបដូចជាទយោទឹកយើងយើងដឹងហើយថាទយោទឹកបើយើងចង់បញ្ជូនទឹកឲ្យទៅដល់គោលដៅណាមួយហើយវាប្រេះវាបែកច្រើនវាចេញច្រើនចុងទឹកអត់ខ្លាំងទេក៏ប៉ុន្តែបើសិនជាយើងតម្រង់វាកុំឲ្យវាធ្លាយច្រើន ណោះទៅដល់ចុងទឹកក៏នៅតែខ្លាំងដែរទឹកហ្នឹងអញ្ចឹងបានត្រូវមានសតិសម្បជញ្ញៈចាំតាមគប់តាមបិទវារហូតនិយាយហ្នឹងនិយាយដល់ចិត្តអីយើងលេង Facebook រាល់ថ្ងៃហ្នឹងអញ្ចឹងដែរមើលមើលពេលគេជេរយើងតែចិត្តហ្នឹងមិនមើលមើលចិត្តយើងឲ្យណាស់អើយើងចង់ reply ទៅគេឧទាហរណ៍គេនិយាយប៉ះពាល់យើងណាអើយើងចង់ទៅ អឺចង់និយាយទៅគេវិញតែចិត្តនឹងមិនចង់បៀតបៀនគេចង់មិនឈឺគេអូបើខណៈចង់មិនឈឺគេកុំហាមហាមខ្លួនឯងណាព្រោះកាលណានិយាយអាចង់ផ្លែទៅគេឬក៏ចង់បៀតបៀនគេទៅវិញវាអត់បានជាសះស្បើយទេអាចំនួនហ្នឹងវាអត់ជាសះស្បើយចាំឲ្យចិត្តត្រជាក់សិនចាំចិត្តនឹងកើតមេត្តាទៅរកគេសិនចាំចិត្តនឹងកើត សេចក្តីស្រឡាញ់ទៅរកគេដោយឈប់ប្រកាន់រឿងនឹងវិញសិនចាំយើងនិយាយរឿងអីមួយ មិនចាំបាច់រឿងនឹងចំឯងក្នុងរឿងអីមួយតំណាក់តំណងអីមួយដើម្បីឲ្យគេឃើញថាយើងអត់ប្រកាន់មែនហើយយើងមានតែធ្វើល្អដាក់គេទៀតអានឹងសិតតែរឿងដែលត្រូវបដិបត្តិក្នុងជីវិតរាល់ថ្ងៃហ្នឹងចុះដែលយើងនៅក្នុងអំណាចចិត្តហ្មងឥឡូវប៉ះពាល់អញហ៎ បូកមួយអានេះខុសមួយគាត់ទុកមួយអានេះខុសមួយគាត់ទុកមួយអាចាំអញវាយឲ្យម្ដងខ្ចប់ម្ដងព្យាបាទព្យាបាទទេអានឹងព្យាបាទទេក៏វាអត់បានចំណេញអីពីអ្នកនោះដែរអត់មានចំណេញអីសោះទាំងយើងក៏អត់មានចំណេញអីដែរវាបានតែទម្លាក់សេចក្តីអាក្រក់ចូលក្នុងចិត្តរបស់យើងសង្គមយើងវាប្រេះឆាដោយសារអញ្ចឹងណាយើងតែកាលណាយើងស្អប់ហើយកាត់ចិត្តស្អប់ យើងលែងចាប់យកចំណុចល្អហើយចំណាំមើល នៅណាមួយដែលនិយាយប៉ះពាល់យើង នៅពេលដែលយើងបង្កើតចិត្តស្អប់នៅក្នុងចិត្តជាបដិខៈសញ្ញាអ្នកសញ្ញាជាសញ្ញាមួយហៅថាបដិខៈសញ្ញាកាលណាយើងដាក់នៅក្នុងបដិខៈសញ្ញាយើងតាមដានស្ដាប់ប៉ុន្តែយើងឈប់ចាប់យកចំណុចល្អទោះបីល្អប្រហែលក៏យើងលែងយកដែរយើងលែងយកហើយយើងលែងយកអាកន្លែងល្អយើងចាប់អាចំណុចអាក្រក់អាក្រក់អាក្រក់អាក្រក់អាក្រក់អាក្រក់អាក្រក់អាក្រក់បានច្រើនមើលតែប្រហែសបោកឯងណានៃមក សួរថាគំនិតអីគំនិតនឹងគំនិតនឹងគំនិតអីព្យាបាទព្យាបាទអីសួរថាគំនិតចឹងចឹងអាត្មាមានទេថាមានប៉ុន្តែបើវាមិនតាន់ជ្រះទេនៅស្ងៀមល្អជាងកុំឲ្យវាលោតកុំឲ្យវាវាធ្លាយទៅជាកម្មបត្តិអី ធំធំវាកើតទៅជាសត្រូវកើតទៅជាស្អីច្រើនទម្លាប់អត់ល្អប៉ះឆៅប៉ះឆៅដោយសារអីយើងវាអត់ចេះទប់ដល់អត់ចេះទប់ណា អាប្រហោងអន្តិចទេដូចដូចជាផ្លូវអញ្ចឹងណាកាលណាដំបងវាវាបន្តិចទេកលុកបន្តិចទេតែបើយើងអត់ងាយជួសជុលវាអត់ងាយប៉ះវាបដ ாய் វាទុកឡានបើកយូរយូរកលុកធំទៅធំទៅធំទៅភ្លើងដូចគ្នាភ្លើងចង្ក្រានភ្លើងទៀនភ្លើងធូបតិចតិចហ្នឹងតែមិនប្រយ័ត្នឆេះកត់ ឆេះសាលាឆេះផ្ទះ យ៉ាងណាមិញគុំប្រមាទថា បាបមាន ប្រមាណតិចដែលព្រះអង្គសម្ដែងថាមេបមញ្ញេថាអ្នកទាំងឡាយចូលគុំប្រមាទថាបាបមានប្រមាណតិចនឹងមិនអោយផលឡើយឧតពិនទុនិបាទេអ្នកឧបមាដូចជាកំភោប្រមាំងនឹងឧបមាដូចជាក្អមដែលគេផ្ងានៅក្នុងទីវាល តែងតែពេញអាពរតៈហ្នឹងគឺថាតែងគង់តែពេញបានដោយសារដំណក់ភ្លៀងស្រកម្ដងតិចម្ដងតិចដែលយើងតែយ៉ាងបន្តិចតិចហ្នឹងយើងអត់តាមដានវាបន្តិចតិចហ្នឹងវាកើតពីទម្លាប់បន្តិចតិចហ្នឹងអញតប៉ះអញមិនបានទេនេះបដោយភ្លៀមអាហ្នឹងឯងដែលដែលព្រះអង្គថារស់តាមអំណាចចិត្តមិននៅ ក្នុងអំណាចសតិសម្បជញ្ញៈណាធ្វើបិទពេលខ្លះ បញ្ញាកើតមិនតាន់ទេប៉ុន្តែត្រូវមានសេចក្តីអត់ធន់នឹងយកមកប្រើសិនបញ្ញានិយាយពីវាល្អណាស់ប៉ុន្តែជួនកាលវាកើតអត់តាន់អញ្ចឹងបាន មានត្រូវមានមេត្តាមកជំនួសជួនកាលត្រូវមានសេចក្តីអត់ធន់មកជំនួសសិតតែមាន ប្រយោជន៍របស់វាតែបើបញ្ញារវេសតែម្ដងមិនបាច់ត្រូវការស្អីច្រើនទេប៉ុន្តែវាវាអត់រវេសអញ្ចឹងបានជួនកាលត្រូវការមេត្តាសិនត្រូវការករុណាសិន ត្រូវការសេចក្តីអត់ធន់សិន ត្រូវការវិរិយៈត្រូវការសេចក្តីព្យាយាមនឹងតិចតិចហ្នឹងរៀនពីឥឡូវហ្នឹងទៅរៀនមួយអាត្មាហ្នឹងកំពុងស្អប់អាត្មាហ្នឹងក៏ដោយកំចាត់អាចិតស្អប់ហ្នឹងបានមិនមែនអាត្មាចង់ឲ្យមកស្រឡាញ់ទេប៉ុន្តែបើអ្នក កំចាត់ចិត្តស្អប់បាននៅពេលហ្នឹងមានន័យថាអ្នកឈ្នះខ្លួនឯងហើយក៏មិនបាច់ចាំបាច់ផ្ដល់សេចក្តីស្រឡាញ់ឲ្យអាត្មាដែរមិនបាច់ទេ អាត្មាទទួលមិនអស់ហើយមិនដឹងណាខ្លះមិនបាច់មកស្រឡាញ់ទេប៉ិនគ្រាន់ថាបើចង់ឈ្នះអាត្មាដោយសេចក្តីស្អប់អ្នកអត់ឈ្នះទេឧទាហរណ៍ទេណាមិនមែនថាមិនទេគ្រាន់ឧទាហរណ៍ថាបើសិនជាចង់ឈ្នះអាត្មា ដោយការស្អប់ទោះបីអ្នកឆ្លាតក៏អ្នកអត់ឈ្នះដែរទោះបីអ្នកអាចធ្វើឲ្យអាត្មាខ្ចប់និយាយឡើងចេញអស់ពាក្យនិយាយក៏អ្នកអត់ឈ្នះដែរ ព្រោះអ្នកអត់ឈ្នះចិត្តអាក្រក់ខ្លួនឯងព្រោះអ្នកមកដោយចិត្តស្អប់អញ្ចឹងយល់យល់យល់ថ្មនិយាយហើយអ្នកដតីថ្មអ្នកដតីដែលធ្លាប់និយាយពីថ្មអីក៏ដោយបើឲ្យថ្មទៅចាប់ចំណុចខ្សោយមិនមែនថាมันមានទេមានចំណុចខ្សោយមានប៉ុន្តែថាហេតុអីបានថ្មត្រូវមិនចាប់ត្រូវមិនចាប់ ពីព្រោះការចាប់ទៅថ្មអត់មានចិត្តមេត្តាទេហើយក៏អត់មានចិត្តរាប់អានអត់មានចិត្តករុណាដែរថ្មគ្រាន់តែយកចំណុចអាក្រក់ហើយពូនផ្ដុំកំហឹងក្នុងចិត្តខ្លួនឯងដើម្បីបំបាក់គេតែប៉ុណ្ណោះអត់មែនជាវិធីដោះស្រាយទេនឹងចឹងអឺ net gaff លោកម្ចាស់តើសង្គមយើងបច្ចុប្បន្នកំពុងជួបបញ្ហាអ្វីខ្លះព្រះអង្គបើយើង និយាយពីបញ្ហាវាមិនខ្វះទេហើយសង្គមណាក៏មានដែរបញ្ហាប៉ុន្តែយើងរាប់មិនអស់ឯបញ្ហា ថាបញ្ហាអីខ្លះអីខ្លះហ្នឹងរំអស់ទេព្រោះបញ្ហាបង្កើតឡើង ដោយចិត្តតែបើយើងគិត អំពីវិធីសាស្ត្រដោះស្រាយបញ្ហាអានឹងមានផ្លូវតែបើយើងរាប់ថាបញ្ហាអីខ្លះរំអស់ហើយធៀបពិតបញ្ហានឹងវាអត់មានទៅទៀតបើចិត្តមិនដំណើរការទេ ប្រសិនបើមិនមានសេចក្តីដឹងខ្លួនមិនកើតនៅសង្គមយើងនឹងឧទាហរណ៍យើងទៅកើតនៅអាហ្វ្រិកមានដឹងថាស្រុកខ្មែរមានបញ្ហាអីវិធីចិត្តវាកើតឡើងហើយយើងស្លាប់បាត់ទៅក៏លែងដឹងថាមានបញ្ហាអីដែរ ហើយបើបញ្ហាវាបង្កើតឡើងដោយចិត្តហើយចិត្តមនុស្សផ្សេងគ្នាក៏បង្កើតបញ្ហាផ្សេងគ្នាក៏ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហា មានវិធីអីខ្លះអានឹងយើងនិយាយគ្នាបាន តែសួរថាបញ្ហាអីខ្លះពួកបញ្ហាអ្នកខ្លះគេគិតថាហ្នឹងអត់បញ្ហាទេប៉ុន្តែអ្នកខ្លះទៀតគេថាអាហ្នឹងបញ្ហាឧទាហរណ៍ថាអ្នកខ្លះគេចូលចិត្តនិយាយពាក្យជាអេសជាអាចឹងគេវាថ្នឹកមាត់ស្ដាប់ទៅលែងមាន បញ្ហា no បញ្ហា មិនបញ្ហាប៉ុន្តែសម្រាប់អ្នកដែលគេមានសជីវធម៌គ្រួសារគេថ្លៃថ្នូរគេអត់ចូលចិត្តប្រើចេះចាស់ឬកំណាញនិយាយពាក្យចេះចាស់អានឹងជាបញ្ហាគឺគិតថានឹងជាបញ្ហាអញ្ចឹងបញ្ហា នៅលើយើង ដាក់កម្រិតថាតើបញ្ហានឹងកម្រិតប៉ុណ្ណានៅលើយើងប្រកាន់ថាតើបញ្ហានឹងកម្រិតប៉ុណ្ណា ជាបញ្ហាឬក៏មិនមែនដោយសារអីដោយសារបញ្ញាបញ្ហានឹងវាកើតដោយសារចិត្តអ្នក ប្រកាន់ ចិត្តអ្នកគិតបើអត់ចិត្តអត់មានបញ្ហាចឹងបញ្ហាវាមានក៏មាន ចុះប៉ុន្តែវិធីដោះស្រាយបញ្ហា មានទេថាមាន មានអស់ហើយពុទ្ធសំដែងអស់ចឹងមួយសំណួរទៀតចុះបុណ្យសៀនកណាមានចងល់ នៅ ក្នុងចិត្តយូរមកហើយសូមរងជួយពន្យល់តើសត្វលោក កំពុងប្រឈមមុខជាមួយនឹងអ្វី តើអ្វីដែលយើងចាំបាច់ត្រូវការពិតប្រកបហើយអ្វីដែលយើងចាំបាច់លះបង់ពិតប្រកបអញ្ចឹងវាត្រូវសិក្សាពីរឿងពាក្យទៀតពាក្យថាប្រឈមមុខនឹងអ្វីនឹងដូចរឿងដែលយើងជួបប្រទះនិយាយដោយបុគ្គលបញ្ញត្តិនឹងដឹងរឿងអីខ្លះទេដូចស្តៀងនឹងសំណួរមិញនឹងដែរ ប៉ុន្តែអ្វីដែលមកប្រកបក្នុងន័យធម៌អ្វីដែលមកប្រកបតាមផ្លូវភ្នែកផ្លូវតិចផ្លូវច្រមុះផ្លូវដដែលផ្លូវកាយផ្លូវចិត្តហ្នឹងហ្នឹងដែលប្រឈមជាមួយយើង ដែលវាមកប្រកបជាមួយយើងនោះនរណាក៏មានបញ្ហាចំពោះមុខនរណាក៏មានរឿងចំពោះមុខដែរបើគណៈវិធីសាស្ត្រដែលយើងទទួលនៅរឿងទាំងអស់នោះ ពាក់ព័ន្ធនឹងបញ្ញារបស់មនុស្សរៀងរៀងខ្លួនហើយដែលសួរថាតើអ្វីដែលយើងចាំបាច់ត្រូវការពិតប្រាកដ ណាត្រូវការហ្នឹងទៀតវានៅលើបុគ្គលនោះឯងថាត្រូវការអីចឹងណាត្រូវការអីហើយអ្វីដែលត្រូវការលះបង់ពិតប្រកបតើនៅនោះចាំបាច់ត្រូវលះបង់ពិតប្រកបនឹងនៅលើបុគ្គលនោះទៀតយើងចំណងចំណូលចិត្តយើងវាអត់ដូច គ្នាទេបើគ្រាន់តែបើសំណួរកើតឡើងថា តើបុគ្គលកប់បីប្រព្រឹត្តធัวអ្វីកប់បីលះបង់ធัวអ្វីណាមានន័យថាអំពើបែបណាកប់បីចម្រើនអំពើបែបណាកប់បីលះបង់អានឹងនិយាយបាន អានឹងសរុបជា conclusion សរុបមកថាអំពើល្អត្រូវចម្រើនឃើញទេអំពើល្អត្រូវចម្រើនអំពើអាក្រក់ត្រូវលះបង់និយាយចឹងបាន តែបើជារឿងអ្វីអានឹងរឿងមនុស្សអ្នកបកកើតទៀតហើយ ឆ្លើយត្រូវមិនអស់ទេអាហ្នឹងអញ្ចឹងប៉ុណ្ណឹងចុះសម្រាប់ពេលនេះខ្ញុំកណាអាត្មាសូមអធិស្ឋានចំពោះអឺពាក្យពេចក្រែងលោកមានលឺលោះខ្វះខាតដោយការ ផ្លាត់ផ្លៀងស្មារតីឬក៏ចេះមិនដល់បាទដោយប្រការណាក៏ដោយ ការស្ដាប់ត្រូវឆ្លងកាត់ការពិចារណារៀងរៀងព្រះអង្គរៀងរៀងខ្លួនផងដែរខ្ញុំណាសូមសួរលោកម្ចាស់សពថ្ងៃនេះ យើងមិនអាចដឹងថា សង្ឃអង្គណាមានចិត្តបរិសុទ្ធឬមិនបរិសុទ្ធទេ គួរធ្វើចិត្តបែបណា ពេលធ្វើបុណ្យជាមួយសង្ឃទាំងនៅក្នុងវត្តនិងតាមការដើរបបណ្ឌបាតអឺដំបងថ្មមុននឹងឆ្លើយថាគួរធ្វើចិត្តយ៉ាងណាថ្មចង់និយាយជាទូទៅថាសេរីភាព របស់យើងអត់មានអ្នកណាបង្ខំទេកុំបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលយើងមិនចង់យើងទៅវត្តទៅអីក៏ដោយប្រគេនចង្ហាន់លោកក៏ដោយកុំបង្ខំខ្លួនឯងទៅ ធ្វើអ្វី ដែលខ្លួនឯងមិនចង់កុំនឹងជាទ្រាំទៅជាទ្រាំប្រគេនទៅអីថាណូ វាជាសេរីភាពរបស់យើងម្នាក់ម្នាក់ណាត្រូវមានសេរីភាពក្នុងការសម្រេចចិត្តថាគួរប្រកេនឬអត់មិនពេញចិត្តកុំប្រកេនមិនពេញចិត្តកុំធ្វើបន់ជាមួយហ្នឹងហើយពួកព្រោះតែកាលណាយើងមិនពេញចិត្តឯងធ្វើវាមានជ្រះថ្លាណាដល់អត់ជ្រះថ្លាហ្នឹងធ្វើទៅអីកុំធ្វើ តែលក្ខណៈបុគ្គលខ្លះទៀតគាត់មាន ចិត្តខ្ពស់គាត់មិនមិននៅ ក្នុងអាការពេញចិត្តឬមិនពេញចិត្តទេគាត់មាន ចិត្តខ្ពស់ឧទាហរណ៍ថាគាត់មើលវត្តហ្នឹងមានសម្បត្តិគរុផនច្រើន ហើយក៏មិនមានអ្នកណា មកបួសចាំថែរក្សាវត្តនឹងដែរហើយមានលោកតាមួយអង្គហ្នឹងលោកមើលថែរបស់ហ្នឹង សម្រាប់ ទីមួយក៏ជា តំណាងរបស់ខ្មែរយើងតំណាងវប្បធម៌ខ្មែរយើងអីគាត់គិតគាត់គិតរឿងផ្សេងគាត់មិនគិតថាលោកនឹងល្អឬមិនល្អរឿងបុគ្គលរបស់ខ្លួនលោកយើងកាលរហូតដល់ទៅលោកឆាន់បាយល្ងាចអីទៅទៀតចុះទៅអញ្ចឹងគឺរបស់លោកប៉ុន្តែលោកឃើញប្រយោជន៍មួយយ៉ាងឃើញលោកនៅចាំវត្តថែរក្សាវត្តហ្នឹងគាត់នៅតែឲ្យបាយឆាន់អញ្ចឹង ប៉ិនឲ្យនឹងក្នុងន័យផ្សេងទេមិនមែនឲ្យដោយជ្រះថ្លាទេក៏មិនគ្រប់គ្រងឲ្យលោកធ្វើអាក្រក់ដែរតែក៏គិតរឿងផ្សេងដែរអាហ្នឹងមួយយ៉ាងរបស់គាត់ដែរគាត់មិនឲ្យគ្រប់គ្រងឲ្យលោក ធ្វើគាត់ណាប៉ុន្តែលោកនឹងនៅប្រើប្រាស់ប្រយោជន៍បាន នៅជួយមើលវត្តហ្នឹងបើបើអត់លោកវត្តហ្នឹងគេបិទឧទាហរណ៍ថាគាត់គិតអញ្ចឹងណាដូចនៅស្រុកនេះអញ្ចឹង យើងគាត់ទៅអត់លោកគេអាចបិទមែនណាវត្តណាអញ្ចឹងគាត់ឲ្យបាយឆានហ្នឹងគាត់មិនមែនជ្រះថ្លាទេតែគាត់ខ្លាចបាត់វត្តគាត់គិតថ្ងៃក្រោយគង់មានអ្នកលោកឯណាមកក្រោយទៀតគាត់រសាវត្តទុកសិនអញ្ចឹងអ្វីដែលយើងមើលពីចម្ងាយហ្នឹងយើងអត់ដឹងទេអាជំរូវចិត្តគាត់យ៉ាងម៉េចហ្នឹងយើងអត់ដឹងទេហ្នឹងហើយ យើងការឲ្យស្រេចនៅលើយើងហើយគាត់នោះក៏ស្រេចលើគាត់ដែរគាត់ឲ្យរឿងរបស់គាត់គាត់គិតឃើញថាល្អគាត់ឲ្យប៉ុន្តែរឿងគ្រប់គ្រងរឿងរឿងលោកធ្វើខុសគាត់ឲ្យគ្រប់គ្រងប៉ុន្តែគាត់ឃើញប្រយោជន៍ផ្សេងគាត់សម្លឹងប្រយោជន៍ផ្សេងហ្នឹងរឿងរបស់គាត់ទៀតនឹងអញ្ចឹងប៉ុន្តែបើយើងមិនសម្លឹងឃើញប្រយោជន៍អីប្រយោជន៍រួមនៅក្នុងនឹងឬក៏ស្អីទេ បើមិនពេញចិត្តគុំធ្វើ កុំធ្វើបើមិនពេញចិត្តកុំធ្វើកុំអដែងចេះយកបាយទៅហើយមកវិញនិយាយដើមទេយកបាយទៅទេបើមិនពេញចិត្តទៅធ្វើអីចេះឆ្ងល់កុំទៅទៅណាសមេតសេងសួរថា មិត្តខ្ញុំកណានិយាយថា អ្នកធ្វើបន់ច្រើនអត់មានកូនទេព្រោះកូនខ្លាចបន់អត់ហ៊ានមកតោងទេ សំណួរនេះថ្មអឺអត់ដឹងថាត្រូវបកស្រាយឬអត់ទេវាបកស្រាយឲ្យគាត់យល់ក៏មិនបានទេគណៈស្ដាប់សំណួរមកដឹងតែគាត់អត់ស្ដាប់ធម៌ហើយគាត់ក៏ឲ្យនិយមន័យប៉ុនហ្នឹងវាមិនត្រូវដែរធ្វើប៉ុនច្រើនមិនហ៊ានតោងទេ មានន័យថាមនុស្សល្អអត់កូនទេអញ្ចឹងមានតែមនុស្សអាក្រក់ពាក្យថាប៉ុននឹងប្រែថាល្អប៉ុន្តែមនុស្សដែលយល់ថាប៉ុននឹងវាទៅ ជាចង្រៃមិញរាល់ថ្ងៃគេយល់ថាប៉ុននឹងគឺពិធីពិធីប៉ុននេះពិធីប៉ុននោះ ទៅចូលរួមប៉ុននេះ ទៅចូលរួមប៉ុននោះអានឹងគេហៅថាធ្វើប៉ុនប៉ុន្តែធាតប៉ុនគឺជាការ សាងភាពល្អនៅក្នុងចិត្តរបស់មនុស្សនិយាយល្អ ធ្វើល្អគិតល្អមនុស្សហ្នឹងឯងថាមនុស្សមានបុណ្យធ្វើល្អនិយាយល្អគិតល្អល្អអីខ្លះ នៅ ក្នុងកម្មបត្តិឃើញទេមិនសម្លាប់មិនលួច មិនប្រព្រឹត្តខុសលើ ប្តីលើប្រពន្ធអ្នកដទៃមិននិយាយកុហកមិនផឹកគ្រឿងស្រវឹងខ្សែបគ្រឿងញៀនអីជាដើមអឺ អានឹងគណៈបញ្ចូលហ្នឹងកម្មបត្តិ3កាយកម្ម3ចៃកម្ម4មិនកុហកមិនញុះញង់មិនបោកប្រាស់មិនញុះញង់មិនជេរបតិចផ្ដាសាមិននិយាយពាក្យរយរែកឥតប្រយោជន៍អានឹងផ្នែកវាចាហើយផ្នែកផ្លូវចិត្តវិញគឺមិនសម្លឹងរំពេដោយគំនិតអាក្រក់ចង់បានទ្រព្យសម្បត្តិអ្នកដទៃដោយគំនិតទុច្ចរិតមិនចង់អាឃាតព្យាបាទ អ្នកដតីដោយគុំគួនខ្លាំងខ្លាំងហើយនឹងមិនមានមិច្ឆាទិដ្ឋិមិនយល់ខុសផ្ទុយមកវិញ បើមិនតមកនឹងទេវាคล้ายជាមនុស្សសម្លាប់គេ លួចទ្រពគេប្រព្រឹត្តលើកូនប្រពន្ធគេកុហកគេញុះញង់គេជេរបចោគេនិយាយពាក្យអត់ប្រយោជន៍ចង់បានទ្រពគេព្យាបាទគេ ហើយនឹងយល់ខុសអញ្ចឹងមានកូនតែមនុស្សបែបហ្នឹងចុះមនុស្សមិនសម្លាប់គេអត់មានកូនទេមនុស្សអត់លួចទ្រព្យគេមិនមានកូនទេតួសភាវៈល្អហ្នឹងឯងដែលជាតួប៉ុនប្រចាំជីវិតយើងរាល់ថ្ងៃនេះយើងឲ្យអា concept ប៉ុនហ្នឹងវាអត់ត្រូវទេរាល់ថ្ងៃឬតែប៉ុនហ្នឹងខ្លាចរៀងខ្លួនហ្មងយើងធ្វើតែពិធីយើងអត់ធ្វើប៉ុនប៉ុនគឺការធ្វើល្អហ្នឹងឯង ហ្នឹងហើយឥឡូវយើងទៅរកប្រពន្ធខ្ញុំចង់បានប្រពន្ធអត់បុនអើប្រពន្ធអត់បុនគឺប្រពន្ធប្រពន្ធដែលអឺសម្លាប់លួចគេផិតក្បត់ណាផិតប្តីហ្នឹងហ្នឹងយើងអត់ចង់បានប្រពន្ធដែលមានបុនក្នុងចិត្តណាអឺកុហកញុះញង់ជេរបចោចង់បានអញ្ចឹងអើយ ចឹងបានណាអាត្មាមិនដឹង ថាត្រូវប្រើពេលប្រមាណឆ្នាំទៀតដើម្បីពយល់ឲ្យមនុស្សយល់ពាក្យថាប៉ុននឹងសោះពួកប៉ុនរាល់ថ្ងៃតើឮមេក្រូថាមែនទេបើយើងនិយាយចឹងសម័យព្រះឯណា មានមេក្រូទេធ្វើប៉ុនដល់ធ្វើរោងប៉ុនថាសម័យពីដើមពីណាដែរធ្វើរោងប៉ុនពុទ្ធបរិញ្ញាឲ្យមនុស្សធ្វើប៉ុនគឺឲ្យមនុស្សរៀនគិតល្អនិយាយល្អធ្វើល្អអាហ្នឹងឯងហៅថាមនុស្សមានប៉ុន យើងទៅរកប្រពន្ធក៏ចង់បានតែប្រពន្ធល្អអាប្រពន្ធល្អនឹងហើយប្រពន្ធមានបននោះយើងទៅរកប្តីថាចង់បានប្តីល្អទៀតថាប្តីល្អនឹងហើយអាល្អនឹងហើយបននោះបនប្រែតែល្អល្អប្រែតែបននឹងហើយប៉ុន្តែយើងដឹងតំណែងប៉ុនរាល់ថ្ងៃតើឃើញប្រូក្រាមប៉ុនបានយើងហៅថាប៉ុនកញ្ញាតែអញ្ចឹងយើងឲ្យនិយមន័យខុស ដល់ឃើញពីណាដើរបនញឹកញឹកមនុស្សជុញមួយបនមិនប្រកាសទេណាអ្នកដើរបនញឹកញឹកមិនប្រកាសថាមានបនទេណាមិនប្រកាសទេចិត្តរបស់គាត់នឹងមិនយល់បនពិតប្រកាសទេជួនកាលព្រោះគាត់ទៅស្ដាប់អត់អត់ស្ដាប់ពីមេរៀនពពុតពិតពិតប៉ុណ្ណឹងទៅស្ដាប់តែពាក្យបញ្ចោហ្នឹងអធ្វើអញ្ចេះទៅកាត់ឋានសួនចេះចេះចេះចេះចេះចេះកាត់ជាតិក្រោយចុះចុះចុះចូលទៅចូលបនដាក់ច្រើនជាងគេទៀតផងមែនទេ ចូលនឹងទៅយកមុខជាប់ទូទាស់មកកកោប